ប្តីអំណាចប្រងប្រងបោកប្រស្រីចាំមើលដល់សង្ស័យកាន់ជាใจមិនខានបើសិនជាបងវាចង់រៃសូមកើតជាใจលើផកស្រីឲ្យបានបើសិនជាបងវាចង់រៃ បានកើតទៀតចងអូនដាកណ្ដងមកជាបងចងកម្មពេញណាស់យីបានកើតទៀតចងអូនដាកណ្ដងមកជាបងចងកម្មកុំអាលចង់តិចបងណាមុំ ទុកយ៉ាងណាបានជាប្រាថ្នាមិនអោយរៀមរាធ្វើប្តីចង់រាយ បានកើតទៀតយកអូនដាប៉ុណ្ណងមកជាបងចងកម្មទេញណាស់យីបានកើតទៀតចងអូនដាប៉ុណ្ណងមកជាបងចងកម្មគុំអាចងកិច្ចបងណាមុំប្រយ័ត្នគេញុំមុំអាយអង្គ